បាទសួស្តីឥឡូវយើងវិលមកជួបគ្នាបន្តទៀតនៅក្នុងមេរៀន data type នេះខ្ញុំមានលំហាត់មួយពាក់ព័ន្ធជាមួយនឹងការកណនាពិន្ទុរបស់សិស្សដែលយើង អាចធ្វើការបញ្ចូលពិន្ទុចំនួន3អឺពិន្ទុគណិតវិទ្យាពិន្ទុខ្មែរពិន្ទុកុំព្យូទ័រជាដើមអឺ បន្ទាប់មកទៀតយើងនឹងធ្វើការកណនីជាពន្ទុរួមកណនីជាមជ្ឈមភាគរួចយើងចាប់ដើមបោះនៅតម្លៃចេញមកក្រៅយើងចាប់ដើមបោះតម្លៃចេញមកក្រៅ ដែលបង្ហាញឲ្យឃើញអំពីពន្ទុសរុបហើយនឹងមជ្ឈមមជ្ឈមភាគបាទអញ្ចឹងគឺនៅក្នុងឧទាហរណ៍នេះ ពាក់ព័ន្ធទាំងស្រុងទៅនឹងមេរៀនទី1និង មេរៀនទី2របស់យើងមេរៀនទី1យើងនិយាយអំពី variable មេរៀនទី2យើងនិយាយអំពី data type ចឹងឥឡូវខ្ញុំនឹងធ្វើការឧទាហរណ៍ពាក់ព័ន្ធទៅនឹង data type មួយយ៉ាងឈ្មោះថា float ហើយក៏ជាអឺមុខងារសំខាន់មួយដែរសម្រាប់អឺ អឺគ្នាយើងទាំងអស់គ្នាកណនីនៅពន្ទុតើយើងធ្វើការផ្ទេរតម្លៃទៅវិញទៅមកដោយរបៀបណាឥឡូវយើងនឹងចូលទៅក្នុងកម្មវិធីអឺ deal ដើម្បីសរសេរកូដទាំងអស់គ្នាឥឡូវយើងចូលមកដល់កម្មវិធី deal របស់យើងអឺឥឡូវយើងចាប់ដើមបើកតែម្ដងគឺយើងបើក file new sofa បាទឥឡូវយើងចាប់ផ្ដើមសរសេរ structure របស់ C ដំបូងគឺយើងចាប់ផ្ដើមសរសេរ include stdio.h បាទនេះគឺ header file ដែលយើង ប្រើញឹកញាប់ជាងគេតបមកយើងសរសេរ int int main បាទ int main តបមកយើង return វាឲ្យហើយទៅ return 0 បាទដោយសារតែលំហាត់របស់យើង តម្រូវឲ្យយើងធ្វើការបញ្ចូលតែមុខវិជ្ជា ចំនួន3ទេគឺគណិត ខ្មែរហើយនិងកុំព្យូទ័រអញ្ចឹងយើង ធ្វើការប្រកាសអធិទាំង3ឲ្យហើយមកគឺគណិត math float ខ្មែរ float computer computer ឥឡូវយើងបានប្រកាសនៅអថេបាន3រួចហើយ ហើយក៏យើងធ្វើការស្វែងរកនៅអឺមុខងារចំនួន2ដែរគឺ float នៃ total and average average បាទនេះគឺជារបៀបប្រកាសអថេមួយយ៉ាងទៀតដែលយើង អាចទៅសេនៅ variable name ដោយគ្រាន់តែយើងធ្វើការក្បៀសមក វាស្គាល់ថានេះគឺជា structure នៃការប្រកាសអថេដែលមានអថេប្រភេទដូចគ្នាអញ្ចឹងយើងអាចសរសេរលក្ខណៈបែបហ្នឹងឥឡូវយើងធ្វើការ scan តម្លៃនៃអញ្ញត្តិរបស់យើងទាំង3ចូលអញ្ចឹងមុន scan យើងត្រូវ alert message ប្រាប់គេថាតើយើងចង់ឲ្យគេធ្វើអី print s ខ្ញុំដាក់ថា please input បាទ enter ក៏បានដែរ enter score enter score of math ណាអញ្ចឹងយើងឲ្យគេធ្វើការបញ្ចូលពិន្ទុគណិតវិទ្យាហើយយើងចាប់ដើម scan បាទអឺ scan complete គ្នាយើងគឺភាគរយបាទគឺភាគរយ s ណា float គឺភាគរយ s ហើយយើងត្រូវភ្ជាប់ឈ្នាប់បាទហើយនឹងអថេរបស់យើងនឹង បន្ទាប់មកទៀតគឺយើង print s ដដែលយើងដាក់ថា please enter enter score aus ខ្មែរណាយើងបញ្ចូលមុខវិជ្ជាខ្មែរមួយមុខទៀតបន្ទាប់មកយើងធ្វើការ scan scan s ហើយយើងដាក់ភាគរយភាគរយ s ភាគរយ s បន្ទាប់មកគឺយើងនឹងធ្វើការភ្ជាប់ string របស់យើងគឺខ្មែរ យើង print មួយទៀត print s ដាក់ថា please please enter score បាទ enter score of computer computer បន្ទាប់មកយើងនឹងធ្វើការ scan បញ្ចូល scan បាទ scan ហ្នឹងគឺ ចាប់តាមរយៈ keyboard ចូលទៅក្នុងម៉ាស៊ីនណាអញ្ចឹងយើងដាក់ភាគរយ s ដដែលក្បៀសវាមួយមកគឺ n n and computer and computer បាទអឺ structure scan ក៏ដោយអឺ structure print s ក៏ដោយត្រូវសរសេរ follow ទៅតាមលក្ខខណ្ឌរបស់គេ អឺត្រង់នេះគឺជា string ដែលយើងសរសេរបែបម៉េចគឺវាចេញបែបនោះរីឯត្រង់នេះ មានន័យថាវានឹងចាប់យកនៅតម្លៃដែលយើងបានបញ្ចូលឲ្យកុំព្យូទ័របោះចូលមកកាន់ string នេះឯងដែលយើងមានភាគរយ s បាទឥឡូវយើងរកពន្ទុសរុបមុនគេ total បាទ total ស្មើអីបាទ total គឺស្មើនឹងកណិត បូកនឹងអីគេបាទគណិតបូកនឹងខ្មែរបូកនឹងកុំព្យូទ័របូកនឹងកុំព្យូទ័រចុះ average បាទ average យើងមានវិធីច្រើនយើងអាចយក total មកចែកជា3ក៏បានយើងអាចយកពិន្ទុទាំង3មកបូកចូលគ្នាហើយចែកជា3ក៏បានអញ្ចឹងខ្ញុំសូមយកជំរើសទី2គឺ average ស្មើនឹងរង្វង់កញ្ចក់ម៉ាត់បូកនឹងខ្មែរ បូកនឹងកុំព្យូទ័របូកនឹងកុំព្យូទ័របាទហើយយើងចែកវា បាទសញ្ញាស្លាស់ហ្នឹងគឺចែកចែកនឹង3ហើយខ្ញុំបិទមកវិញបាទរួចហើយអញ្ចឹងខ្ញុំនឹងធ្វើការ print នៅតម្លៃរបស់ total ហើយនឹងតម្លៃរបស់ average ចេញមកក្រៅ ចឹងខ្ញុំ print s print s ដាក់ថា total total score total score equal បាទ total score equal អញ្ចឹងយើងអាចដាក់ភាគរយ បាទ complex គឺយើងដាក់ភាគរយត្រង់ណា តម្លៃនោះវានឹងបោះចូលនៅកាន់ភាគរយត្រង់នោះអញ្ចឹងខ្ញុំដាក់ភាគរយត្រង់នេះ ហើយខ្ញុំចាប់ដើមបោះតម្លៃ total ចូលមកចូលមកមួយទៀត print print s ខ្ញុំដាក់ថា average score equal equal equal ភាគរយបាទភាគរយអីគេបាទភាគរយ s តបមកយើងក្បៀសវាមួយមកក្បៀសវាមួយមកដាក់ថា average average បាទអញ្ចឹងនេះគឺជាកូដសម្រាប់ធ្វើការកណនានៅពន្ទុសរុបកណនានៅ average ដោយសារតែយើងអត់ទាន់បានរៀននៅមេរៀន condition ខ្ញុំមិនតាន់រកជាប់ធ្លាក់ឬក៏មិនតាន់រកនិទេសជូនទេខ្លាចអ្នកទាំងអស់គ្នា ច្រឡំរងវែងនៅមេរៀនដែលយើងអត់ទាន់បានរៀនដល់បាទមេរៀននេះគឺសំខាន់យើងអាចយកទៅ ប្រើប្រាស់ធ្វើអ្វីក៏បានដែរ ឲ្យតែយើងបានបញ្ចប់នៅលក្ខខណ្ឌក៏ដូចជាមុខវិជ្ជា នេះគ្រប់ចំនួនមេរៀនរបស់វា យើង អាចឆ្នៃធ្វើជា ប្រព័ន្ធធ្វើជា system ប្រើប្រាស់ផ្សេងផ្សេងបានឥឡូវយើងធ្វើការ save វាហើយយើងដាក់ឈ្មោះវាថាអឺ score student បាទ score student ហ្នឹង ហើយយើងយក C software ហើយយើងសៀវវាសិនមកបាទអញ្ចឹងខ្ញុំ run បាទនៅ run compile ហ្នឹងហើយយើងធ្វើការបញ្ចូលបន្ទុកអឺមានន័យថាបន្ទុករបស់យើងចាប់ពីចន្លោះពី0ទៅដល់100អញ្ចឹងយើងបញ្ចូលបន្ទុកចន្លោះពី0ដល់100ខ្ញុំអាចបញ្ចូល60 ខ្ញុំអាចបញ្ចូល70ខ្ញុំអាចបញ្ចូល80អញ្ចឹងអឺ total score equal 210 average អឺ score equal 70បាទអញ្ចឹងត្រឹមត្រូវហើយប៉ុន្តែបើសិន ជាយើងចង់ឲ្យវាចុះបន្ទាត់បាទចង់ឲ្យចុះបន្ទាត់ ដោយយើងគ្រាន់តែប្រើនៅ slash n ត្រង់ចំណុចកន្លែងនេះបន្តិចមក slash n បាទ slash n មកអឺហើយយើង save វាទៅយើងចាប់ដើម run វាអឺជាថ្មីអញ្ចឹងយើងវាយដដែល60 70 80 បាទអញ្ចឹងលទ្ធផលរបស់វាបង្ហាញថា total score ស្មើនឹង210 average នៃពិន្ទុហ្នឹងគឺស្មើនឹង70បាទត្រឹមត្រូវហើយអញ្ចឹងឧទាហរណ៍របស់យើងប៉ុណ្នេះសូមអរគុណ